ទេវតាថែសារនៅទីនេះសូមទូលថែសារកូនខ្ញុំហើយប្រពន្ធខ្ញុំក៏ឲ្យមានគ្រោះថ្នាក់យកសោះអូនសម្លាញ់បងនឹងចាំអូននៅខាងក្រៅអូនទៅរឹងមាំឡើងបងសង្ឃឹមថាអូននឹងកូននឹងគ្មានរឿងអីកើតឡើងណាលោកប៉ែនលោកប៉ែនប្រពន្ធខ្ញុំយ៉ាងម៉េចលោកប៉ែន ប្រពន្ធខ្ញុំឲ្យកើតអីមែនអត់ខ្ញុំចូលរួមអបអរសាទរផងប្រពន្ធនិងកូនរបស់លោកមានសុវត្ថិភាពហើយអ្នកទាំងពីរនៅខាងក្នុងមិនអីទេលុះប៉ែនជាចង្កាប់ប៉ិតប្រពន្ធខ្ញុំឲ្យកើតអីចុះចុះប្រពន្ធខ្ញុំបានកូនស្រីកូនផងប្រពន្ធលោកសម្រាប់បានកូនស្រីខ្ញុំខ្ញុំមកកូនស្រី ជួយបងខ្ញុំផងលោកគ្រូប៉ែតបងជួយផងបងជួយបងខ្លាំងហើយថត់បានឯងបងអូលោកលោកគ្រូប៉ែតលោកគ្រូប៉ែតជួយបងខ្ញុំផងបងខ្ញុំជួយបងខ្លាំងណាស់លោកគ្រូប៉ែតលោកគ្រូប៉ែតដែរឡើងលោកគ្រូប៉ែតលោកគ្រូប៉ែតដែរជួយបងខ្ញុំផងលោកគ្រូប៉ែតអូនាងចេះសម្រាលហើយត្រូវរៀបចំបន្ទប់សម្រាលនិងសម្ភារៈដែលចាំបាច់នៅពេលនេះឲ្យលឿនអូយ៉ាងម៉េចហើយជួយខ្លាំងណាស់លោកគ្រូប៉ែតជួយអូទៅទៅតមកបានណាលោកគ្រូប៉ែតអូបែកទៅខ្លួនច្រើនប្រចាំឡើងលោកគ្រូប៉ែតប្រចាំឡើង ប្រពន្ធខ្ញុំជិះពោះខ្លាំងលោកគ្រូប៉ែតលោកគ្រូប៉ែតជួយប្រពន្ធខ្ញុំផងលោកគ្រូប៉ែតលោកគ្រូប៉ែតដើរឡើងលោកគ្រូប៉ែតប្រពន្ធខ្ញុំជិះពោះខ្លាំងលោកគ្រូប៉ែតអូនត្រូវទៅបានណាអូនអូនអូនទ្រាំតិចទៅណាទ្រាំតិចទៅលោកគ្រូប៉ែតជួយប្រពន្ធខ្ញុំផងលោកគ្រូប៉ែតខ្ញុំសុំវងណាលោកគ្រូប៉ែតមិនអីទេពួកយើងនឹងព្យាយាមអស់ពីសមត្ថភាពលោកគុំអារម្មណ៍អីអូនត្រូវទៅបានណាអូនត្រូវទៅបានអូនអូនទ្រាំតិចណាអូនលោកគ្រូប៉ែតអ្នកគ្រូប៉ែតជួយប្រពន្ធខ្ញុំផងអ្នកគ្រូប៉ែតអ្នកគ្រូប៉ែត សូមមេត្តាលោករងចាំនៅខាងមុខនេះសិនហើយចុះប្រពន្ធខ្ញុំនៅកូបានពួកយើងនឹងជួយប្រពន្ធនិងកូនរបស់លោកឲ្យបានលោកចាំនៅខាងក្រៅសិនណាកុំបារម្ភអីលោកប៉ាជួយប្រពន្ធនិងកូនខ្ញុំផងនេះលោកប៉ាណាខ្ញុំថាលោកស្ងប់ចិត្តសិនទៅពួកយើងនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ទេវតាថែសារនៅទីនេះសូមជួយថែសារកូនខ្ញុំហើយប្រពន្ធខ្ញុំក៏ឲ្យមានគ្រោះថ្នាក់អីអត់សោះអូនសម្លាញ់បងចាំអូននៅខាងក្រៅអូនទៅរឹងមាំឡើងបងសង្ឃឹមថាអូននឹងកូននឹងគ្មានរឿងអីកើតឡើងណាលោកប៉ែនលោកប៉ែនប្រពន្ធខ្ញុំយ៉ាងម៉េចលោកប៉ែន ប្រពន្ធខ្ញុំឲ្យកើតអីមែនអត់ខ្ញុំចូលរួមអបអរសាទរផងប្រពន្ធនិងកូនរបស់លោកមានសុវត្ថិភាពហើយអ្នកទាំងពីរនៅខាងក្នុងមិនអីទេលោកប៉ែនចេះការពិតប្រពន្ធខ្ញុំឲ្យកើតអីចុះចុះប្រពន្ធខ្ញុំបានកូនស្រីកូនផងប្រពន្ធលោកសម្រាប់បានកូនស្រីខ្ញុំខ្ញុំមកកូនស្រីបាទប៉ុន្មានហើយតែនៅពេលនេះនាងកំពុងតែស្លាប់ដោយសារអានេះខ្សោយពេកចុះលោកលោកគ្រូប៉ែន លោកគ្រូប៉ែតនិយាយចង្កាប់គាត់ចុះប្រពន្ធខ្ញុំមានបញ្ហាអីអត់នេះកាត់អីអត់លោកគ្រូប៉ែតលោកកុំបារម្ភអីតិចទៀតនាងនឹងខ្លួនឡើងវិញហើយលោកគ្រូប៉ែតខ្ញុំអាចចូលមើលប្រពន្ធខ្ញុំបានអត់លោកគ្រូប៉ែតនៅមិនទាន់បានទេទុកឲ្យប្រពន្ធលោកសម្រាប់សិនទៅមិនយូរប្រហែលទេពួកយើងនឹងយកប្រពន្ធរបស់លោកទៅបន្ទប់សម្រាប់ហើយបាទលោកគ្រូប៉ែត អូអូអូអូអូកំយំកំយំកំយំកូនណាអឺអឺអឺអឺនៅលេងជាមួយនឹងប៉ាណាឲ្យម៉ាក់សម្ញាក់លើអត់អឺអឺកំយំកំយំកំយំអឺបងឲ្យគេមកដេកវិញមកចាំអូនលួងគេវិញបងទៅសម្ញាក់ចោះមើលតបងដូចហត់ពេកអីកុំយំកុំយំកុំយំអឺអឺអត់អីណាបងអាចលួងកូនបានអូនសម្រាប់ចោះ ហើយបងកំពុងរនឹកដែរថាគួរដាក់ឈ្មោះឲ្យកូនយើងអូនក៏រនឹកអត់ទាន់ឃើញដែរចុះបងចង់ដាក់ឈ្មោះកូនថាម៉េចបងកំពុងតែគិតហើយចុះអូនអត់មានគិតអីខ្លះទេអូនទុកឲ្យបងជាអ្នកដាក់ឈ្មោះកូនស្រីយើងវិញថ្ងៃនេះជាបំណងមកបងអីតែចង់បានកូនស្រីតាំងពីដំបូងហ៎អឺឥឡូវចាំពេទ្យមកគិតសិនណាអឺអឺអឺ កាយាកូនប៉ាចំមុះដូចជាប៉ាតែទ្រង់មុខមាត់ភ្នែកគឺដូចម៉ាក់កូនអញ្ចឹងគួរតែដាក់ឈ្មោះអីគេទៅដាក់ឈ្មោះអីចេះអូនឃើញហើយហេជប់សិនប្រពន្ធបងឈ្មោះម៉ាណែតកូនស្រីបងគួរតែដាក់ឈ្មោះបងនឹកឃើញហើយ ដាក់ឈ្មោះម៉ារីម៉ារីព្រោះអត់អូន Ha ha ha. ម៉ារីអឺកូនឆ្លាតកូនឆ្លាតប៉ាអូអូកុំយំកុំយំយំអឺកូនស្រីប៉ាឆ្លាតឆ្លាតឆ្លាតឆ្លាតកូនណាកុំយំណាកូនកាន់តែយំកាន់តែស្អាតកូនស្រីប៉ាពេលនេះមានឈ្មោះហើយហើយកុំយំកូនណាអូអូអូអូអូប្រហែលមកពីប៉ាស្លាញ់ម៉ាក់កូនខ្លាំងពេកហើយកូនប្រហែលមិនទាន់ចេះស្ដាប់ទេមើលទៅតើតែម្ដាយមិនចេះស្ដាប់នេះកូនមួយអីទៅមកសារភាព ហូពេអីមិនតន់ហូពេទេអូនចាំពេលដែលអូនមានកូនមួយទៀតបងនឹងសារភាពឲ្យអស់ពីណាពីណីហ្មងអឺអឺអឺគេគេគេគេណាកូនណាអឺអឺអឺអឺអូយអូយបងអូនឈឺពោះហ៎បងអូនអូនអូនយ៉ាងម៉េចហើយចាំមកផ្លែណាបងយកកូនទៅទុកនឹងហឹងផ្លែ តអត់បានទេបងបងជិះបងបងបងអូយបងអើយអូយបងខ្លួនផងបងអត់អត់បានទេបងម៉ណែអូនអូនយ៉ាងម៉េចហ្នឹងអូនកើតអីអូយឈាមមិនមិនគេឈាមច្រើនម៉េច បាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាសលើពីភេសជ្ជៈបើកម្លាំងអន្តរជាតិសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យរ៉ែស្លៀកពណ៌លឿងកញ្ចប់ថ្មីស្រូបទឹកបានច្រើនជាងមុនរហូតដល់20%ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងអូ A2 meal ទឹកដោះគោស្រស់ដំបងគេបង្អស់នៅប្រទេសកម្ពុជាដែលសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានពេញជីវិតប្រកបដោយភាពស្វាហាប់ពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe រូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់សូមកុំឲ្យខកខានឱកាសចុងក្រោយសម្រាប់ការលូតកម្ពស់ជាមួយនឹង Pedisure Tan Plus ថ្មីសម្រាប់កុមារវ័យជំទង់ដុំសុបខ្នោតថ្មី មានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិ Dolly Brand មានប្រសិទ្ធភាព ក្នុងការបំបត្តិការឈឺចាប់និងគ្រុនក្តៅស្មានជីវិតរស់រវើង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 អូនត្រំតិចទៅណាត្រំតិចចាំមកទៅប៉ាតអូនអូនដល់បងជួយបងអូអូនអូនប្រយ័ត្នប្រយ័ត្នត្រំត្រំត្រំត្រំអូនបងជួយបងអូនត្រំតិចទៅណាចាំបងនាំទៅប៉ែតត្រំតិចបងចូលទៅយកកូនសិនអេគួយណាជប់សិនអឺហើយហើយមានរឿងអីក្មួយ ប្រពន្ធក្មួយអញកើតអី ខ្ញុំអត់ដឹងទេមីងសុកសុកតែប្រពន្ធខ្ញុំធ្លាក់ឈាមផឹកវែកមានកាត់អីផងតែពេលនេះធ្លាក់ឈាមច្រើនណាស់មីងធ្វើយ៉ាងម៉េចទៅមីងអូមិនកាត់ទេយកទៅពេទ្យឆាប់យកទៅពេទ្យទៅយកទៅពេទ្យតែមីងអត់កូនកូនកូនកូនកូនស្មៃណាណាកូនក្នុងផ្ទះអីមកទៅប្រពន្ធទៅប្រពន្ធទៅប្រពន្ធទៅប្រពន្ធអូនអូនអូនយ៉ាងម៉េចហើយធំតិចណាធំតិចតិចទៀតមកនាំអូនទៅពេទ្យណាគាត់ឡើងណាចាំមួយផ្លែទៀតណាថមសិនថមសិន មីងមួយណាមកឯងឆាប់ឆាប់ទៅឆាប់ទៅបើកម៉ូតូទៅទុកមីងជាអ្នកទុកប្រពន្ធឲ្យណាទៅទៅលឿនលឿនបាទមីងបាទអូយមីនាងមិនអីមិនហាក់មួយហ៎មីងអើយធាត់ណាស់នេះមីងមួយដល់ទៅហៅមួយមួយវិញវិញអូយមួយមួយវិញវិញណែណែឲ្យទៅទៅទៅឆាប់ឆាប់ឆាប់ទីកង់បីទៅឲ្យមួយមួយយឺតយឺតត្រង់ត្រង់ណាបាទមីងបាទ ត្រង់ត្រង់ត្រង់ត្រង់ត្រង់ត្រង់មកប្រយ័ត្នប្រយ័ត្នរត់ខាងមុខ ក្នុងចិត្តតិចទៅណាប្រពន្ធឯងច្បាស់ជាមិនអីទេមីងឲ្យគាត់មកខ្ញុំវិញមកមីងខ្ញុំចង់ចូលមើលប្រពន្ធខ្ញុំនៅខាងក្នុងណាមីងលោកប៉ាតលោកប៉ាតលោកប៉ាតប្រពន្ធខ្ញុំយ៉ាងម៉េចលោកប៉ាតប្រពន្ធខ្ញុំបាត់ប្រាក់ឈាមមិនមែនអត់លោកប៉ាតលោកប៉ាតចាប់ប្រាប់ខ្ញុំមកណាប្រពន្ធខ្ញុំយ៉ាងម៉េចហើយប្រពន្ធខ្ញុំបានធួយមែនអត់លោកប៉ាត លោកកប៉ាតមិនក៏លោកកប៉ាតនេះស្ងៀមលោកកប៉ាតឆាប់និយាយមកណាពពុះខ្ញុំអកាសអីមែនអត់លោកកប៉ាតឆាប់ប្រាប់ខ្ញុំមកណាមិនលោកកប៉ាតអត់និយាយសោះអញ្ចឹងលោកកប៉ាតប្រពន្ធរបស់លោកនាង បាត់បង់ជីវិតហើយដោយសារតែនាងតាក់ឈាមច្រើនពេកខ្ញុំសុំទោសផងដែលជួយនាងអត់តពេក អត់ទេអត់ទេមុននឹងប្រពន្ធខ្ញុំនៅជាមួយខ្ញុំប្រពន្ធខ្ញុំបានកើតអីទេប្រពន្ធខ្ញុំបានស្លាប់ទេលោកប៉ែននិយាយកុហកប្រពន្ធខ្ញុំបានស្លាប់ទេលោកប៉ែននិយាយមិនប៉ិនប្រពន្ធខ្ញុំអត់ស្លាប់ទេលោកតាំងស្មារតីរឹងមាំណា ដើម្បីកូនស្រីរបស់លោកប្រពន្ធរបស់លោកទៅបានសុខហើយអត់ទេអត់ទេអត់ទេអត់ទេ ប្រពន្ធខ្ញុំអត់ស្លាប់ទេប្រពន្ធអត់ស្លាប់ទេលោកគ្រូពេទ្យនិយាយកោប្រពន្ធខ្ញុំអត់ស្លាប់ទេលោកគ្រូពេទ្យនិយាយកោអាណាប្រពន្ធខ្ញុំប្រពន្ធខ្ញុំនៅណាលោកគ្រូពេទ្យប្រពន្ធខ្ញុំនៅណាលោកគ្រូពេទ្យប្រពន្ធខ្ញុំទៅទុកនៅណាប្រពន្ធខ្ញុំយកមួយមិនលោកគ្រូពេទ្យលោកគ្រូពេទ្យប្រពន្ធខ្ញុំលោកគ្រូពេទ្យលោកគ្រូពេទ្យសំយ៉ាតាមជាមកប្រពន្ធខ្ញុំជាមកទៅប្រពន្ធខ្ញុំជាលោកគ្រូពេទ្យប្រពន្ធខ្ញុំនៅណាលោកគ្រូពេទ្យប្រពន្ធខ្ញុំ ឡើងមកណាកុំដេកយូរពេកពួកយើងត្រឡប់ទៅផ្ទះវិញណាអូនអូនប្រាប់បងថាជួបពេលតែមកផ្លែសោះហើយជួបពេលនេះហើយក៏យូរម៉ែតោះយើងត្រឡប់ទៅផ្ទះយើងវិញណាត្រឡប់ទៅផ្ទះយើងវិញបងយកកូនទៅផ្ទះអូនឆាប់រកឡើងមកណាបងយកកូនយកទៅផ្ទះវិញ បានហើយក្មួយតាំងស្មារតីឡើង ធ្វើមិនបាននាងមាននិស្ស័យជាមួយឯងតែប៉ុណ្ណឹងបានទេណាយកនាងទៅផ្ទះធ្វើបន្តប្របីណែប្រពន្ធខ្ញុំមកស្លាប់ទេប្រពន្ធខ្ញុំមកស្លាប់ទេប្រពន្ធខ្ញុំមកស្លាប់ទេសាច់ប្រពន្ធខ្ញុំនៅក្តៅឡើយទេមីខ្ញុំមកស្លាប់ទេមីលោកប៉ាលោក ខ្ញុំអត់តស្លាប់ទេលោកគ្រូប៉ែជួយពួកខ្ញុំផងលោកគ្រូប៉ែលោកគ្រូប៉ែធ្វើអីក៏បានដែរឲ្យទៅពួកខ្ញុំនឹងខ្លួនលើវិញលោកគ្រូប៉ែលោកគ្រូប៉ែលោកគ្រូប៉ែជួយពួកខ្ញុំផងជួយពួកខ្ញុំផងពួកខ្ញុំអត់តស្លាប់ទេនាងស្លាប់ហើយ កាត់ចិត្តទៅ អត់ទេពពកខ្ញុំមិនទៅស្លាប់ទេពពកខ្ញុំនៅរស់ពពកខ្ញុំនៅរស់ទៅលោកគ្រូប៉ែបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងអន្តរជាតិសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យ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 ពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe ទីតាំងថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់សូមកុំឲ្យខកខានឱកាសចុងក្រោយសម្រាប់ការលូតកម្ពស់ជាមួយនឹង Pedisure Tan Plus ថ្មីសម្រាប់កុមារវ័យជំទង់ដុំស៊ុបខ្នោតថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិ Dolly Brand មាន ប្រសិទ្ធភាពក្នុងការបំបត្តិការឈឺចាប់និងគ្រុនក្តៅស្មានជីវិតរស់រវើង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 មីអូននៅជាមួយបងនៅសោះជាមួយបងជុំពេលនេះគាត់ទៅជាទីសុំឲ្យក៏អូនស្លាប់ចូលមកកូនទៅក៏អូនអូនចាំកោកឡើងមកអូនអីខ្ញុំធ្វើចឹងអីអីត្រូវទៅនឹងមកឡើងណាកុំភ្លេចតែអីទៅមានកូនបើអីធ្វើបែបនេះប្រពន្ធអីតែមិនស្ងប់ចិត្ត alto de mamá. Ông xin ơi, bóng xin thơ. Bóng xin thơ để bóng là chưa ơi ốt bán. Bóng xin thơ. Ông thật là chim bóng bán thêm thơ chồng. Ông trong cọc làng màu cứ dương dung. Con dương chồng ông nè, con tất cả ôn, ông cũng biết chào con nè ông nè. Mm-hmm. <laughs> ជាអូនទៅចោលកូនរបស់នៅពេលនេះអូនធ្លាប់ប្រាប់បងថាអូនស្រឡាញ់បងនិងកូនណាចុះពេលនេះពេលនេះហេតុអីបានជាអូនទៅចោលបង អូនធ្លាប់ប្រាប់បងថាអូនស្រឡាញ់កូនរបស់យើងតាំងពីនៅក្នុងពោះម៉ាម៉ែអូនសន្យាជាមួយនឹងបង តើពួកយើងនឹងយកកូនជាមួយនឹងគ្នាម្នាក់ទៀតចុះពេលនេះពេលនេះអីមកជាអូនស្លាប់ទៅចោលបងពួកយើងសន្យាថានៅជាមួយគ្នារហូតដល់ចាស់មើលថែគ្នាចុះពេលនេះហេតុអីបានជាអូនស្លាប់ចោលបងកាលពីមុន បងទៅណាក៏អូនសួរនាំបងបងមិនអស់ចិត្តទេដែលអូនចូលបងបែបនេះបងស្ដាយណាស់ដែលដង្ហើមចុងក្រោយរបស់អូនសូម្បីតែបងក៏មិនបានលើចិត្តបងនឹងមើលថែកូនស្រីរបស់យើងឲ្យបានល្អបំផុត អូនមិនចាំបាច់បារម្ភទេព្រោះកូនស្រីរបស់យើងគឺជាមេដងបងនឹងអូនបងនឹងមើលថែគេឲ្យបានល្អបងនឹងមើលថែគេរហូតដល់ធំឲ្យគេខ្លាចទៅជាមនុស្សល្អរៀនបានខ្ពង់ខ្ពស់មិនថារឿងអីកើតឡើងក៏ដោយក៏បងមិនបោះបង់កូនរបស់យើងចំដាច់ខាត អូនទៅកាន់សុគតិភពចោះបើសិនជាមានជាក្រោយពិតមែនបងសូមជួបអូនម្ដងទៀតអឺអឺអឺកូនកុំយំណាកូនណាកុំយំកុំយំឈប់យំទៅណាឈប់លៀមមកជាលើចុងក្រោយទៅលៀមមកជាលើចុងក្រោយទៅ ម៉ាម៉ាម៉ាកូនលៀមម៉ាក់ជាលើកចុងក្រោយឯណាម៉ាក់មិនចាំបាច់បារម្ភពីកូនទេកូននៅជាមួយនឹងប៉ាយម៉ាក់នៅទីនេះឲ្យស្ងប់សុខចុះណាម៉ាក់ហើយកូននឹងសន្យា ថាកូននឹងធ្វើជាកូនល្អក្មេងល្អស្ដាប់លំខំមិនធ្វើឲ្យប៉ាបបាក់លួងទៀតទេ ខ្ញុំកុំយំកុំយំកុំយំអឺអឺអឺកុំយំកុំយំឥឡូវប៉ះពងតុកតុកណាកូនណាកុំយំតាមពេលដល់ផ្ទះចាំប៉ះឲ្យគេណាអូអូអូអូកំពើកំពើឆ្លាតណាកូនណាអឺកុំយំកុំយំកុំយំផងណាពេលនេះពួកយើងកំពុងអាជីតុកតុកកូនណាកុំយំអីណាបងបងខ្ញុំចុះខាងហ្នឹងហ៎បងអត់អីអូនឡើយតុកតុកបងជួយទៅដល់ផ្ទះណាអត់អីបងខ្ញុំគប់ខាងមុខអីបងឃើញគូនវងយំហើយហ្នឹងបងសុំទោសណាដែលបានជួយដល់ផ្ទះបាទអត់អីបងកូនថ្ងៃមែនបង កុំយំកុំយំបាទកូនយំបងប្រពន្ធបងតាណាយបងឬក៏ប្រពន្ធបងរវល់គិតទុកកូនឲ្យបងមើលគឺប្រពន្ធខ្ញុំទៅទៅស្លាប់ថ្មីថ្មីអត់មានអ្នកណាមើលកូនបានជាខ្ញុំស្ពាយកូនមកជាមួយនឹងណាចឹងបងខ្ញុំសុំទោសបងណាទៅសួរបងចឹងអត់អីទេអញ្ចឹងបងខ្ញុំទៅសិនណាបង បើកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបើកាសលើពីភេសជ្ជៈបើកម្លាំងអន្តរជាតិសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យនេះត្រៃស្លៀកពណ៌លឿងកញ្ចប់ថ្មីស្រូបទឹកបានច្រើនជាងមុនរហូតដល់20%ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹង A2 មៀលទឹកដោះគោស្រស់ដំបងគេបង្អស់នៅប្រទេសកម្ពុជាដែលសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានពីងជីវិតប្រកបដោយភាពស្វាហាប់ ពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe ទីតាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់សូមកុំឲ្យខកខានឱកាសចុងក្រោយសម្រាប់ការលូតកម្ពស់ជាមួយនឹង Pedisure Tan Plus ថ្មីសម្រាប់កុមារវ័យជំទង់ដុំសុបខ្នោថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិ Dolly Brand មានប្រសិទ្ធភាពក្នុងការបំបាត់ការឈឺចាប់និងគ្រុនក្តៅស្មានជីវិតរស់រវើង ឌីរ៉ូឌីមិនថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់រ៉ូឌីរ៉ូឌីបងលុយបងអរគុណហើយបាទបងបាទអូនេះចំអកនេះចំអកកុំយំកូនណាអឺអឺអឺអឺកុំយំកុំយំកូនណាអូអូអូបើកូនយំអញ្ចឹង ប៉ាបានហត់តុកតុកតាប៉ាហត់បានហត់តុកតុកប៉ាប៉ាបានទីទៅដល់គ្រួឲ្យកូនអឹមអឹមឯណាកុំយំកុំយំកូនឆ្លាតអូអូគឺបាត់ជើងបាត់ជើងកូនណាអឺអឺអឺអឺអឺអឺអឺអឺកុំយំកូនណាអឺអឺអឺអឺអឺអឺទីទៅបានអឹមលើណាកូនណាអឺអឺអឺអឺណាបងណាជួយជូនអូនទៅផ្សារតិចមកណាចាញ់មកញ៉ឹងនេះឃើញប្រុសម្បាននេះឲ្យយើងនិយាយម្ដង បងអ្នកចាអឺគឺបងអ្នកជួយជូនអូនទៅផ្សារបន្តិចទៅណាអូនមិនអាចដើរទៅផ្សារបានទេក្តៅក៏ក្តៅនេះបែកញើអស់ហើយបងអ្នកជួយជូនអូនទៅផ្សារបន្តិចទៅណាណាណាណាបងអ្នកណាខ្ញុំខ្ញុំយកណាអូអូអូអូអូនេះទេដែលក្តៅអូកុំជឿនាងមកក្បាលនេះអីវាធ្វើពើទេវាខ្មៅដូចកបៃដូចកបៃចលក់ភក់អញ្ចឹងជូនអូនទៅវិញទៅណាណាបងអ្នកបងអ្នកជូនអូនទៅវិញណាបងអ្នកណាណាបងអ្នកណាជូនអូនទៅវិញទៅ បងណាបងណាជូនអូនទៅវិញទៅណាចាំអូនឲ្យថ្លៃកូននឹងពីរស្លាប់ទេបងណានេះវាចង់យកលុយគុកក្បាលបងណាណាអូគឺអូនចាំបានន័យថាវាចង់យកលុយទិញទឹកចិត្តបងណាហ្នឹងណាអូនបានមានន័យចឹងទេតែជូនអូនទៅវិញទៅណាបើបងជូននាងមួយក្បាលនេះទៅណាប្រកាសជាតុកតុកបងអស់សាញ់កដាផ្លើមិនខានទេនេះឈុតបើចំណេះដឹងមិនដល់ទេក៏ខំនិយាយដែរសម័យឥឡូវណាតុកតុកកលែងចាក់សាំងហើយគឺគេប្រើ GPS ជូនអូនទៅណា ជូនអូនទៅទៅអូនដាក់ចិត្តអូនទៅណាណាបានបាន បានបានហើយបានហើយឥឡូវមកចាំបកាយគ្នាខ្ញុំជូនទៅទាំងពីរណាអាយទៅធនណាមកណាអូនធីរ៉ាខំហៅមកណាក់មុនគេណាហេតុអីក៏ដាក់គ្នាមកក្បាលនេះទៅជាមួយអូនវិញមកសំខាន់មុនឬក្រោយនោះទៅសំខាន់មកណាក់ជូនទៅទាំងពីរឥឡូវចេះទៅឡើងលើតុកតុកទាំងពីរនាក់មកណាអូអូគេពេលណា cái chồng của chị á ôm tay với lại quên cho ngại ơi chị quay quay khỏi chị quá nó à, quay khỏi mất ông tôi về hao muốn lên ôm tay thì ngày đấy lại tôi tiếp tục ăn ô ô ô con con cầm dung cầm dung con nó ô ô ô ô cầm dung cầm dung cầm dung cầm dung con á cầm dung កុំយំកូនណាកុំយំចិត្តដល់ផ្ទះហើយណាកូនណាអូអូកុំយំកុំយំណាកូនកូនកូនគ្នាមកអ៊ំណាកូនណាអូអូកុំយំកូនណាកុំយំកុំយំចាំប៉ាប៉ាឲ្យអ៊ំអ៊ំកូនណាអូកូនចាំប៉ាប៉ាខ្លាចកូនណាខ្លាចចាំប៉ាប៉ាអោកូនណាអូអូអ៊ឹមអ៊ឹមអ៊ឹមអ៊ឹមតោះ1 2 3ផាំង1 2 3ផាំងកុំយំកូនណាចាំប៉ាប៉ាឲ្យអ៊ំកូនណាអ៊ំណា ហើយអឹមអឹមអឹមកុំយំកុំយំកុំយំកុំយំកុំយំកូនណអូអូអូកូនឆ្លាតកូនឆ្លាតអំដកកូនណអំដកកូនណកុំយំកូនណាកុំយំកូនណានេះកូនណអំអំកូនណាកូនឆ្លាតណកូនមមមណមមអូអូអូអត់ទៅដល់គូហើយចាំចាំប៉ាឆុងថៃមកកូនណាអូអូដល់គូថ្មីណ ដោះគោថ្មីងាប់ហើយអត់ទៅដោះគោអីហ្នឹងអូអូកុំកុំយំកូនណាអូអូអូអូកុំយំអត់ទៅដោះគោហើយយំស្មានហ្នឹងហើយទៅហៅទៅដោះគោនៅណាអូអូកុំយំកុំយំកូនណាចាំចាំចាំប៉ាហៅទៅដោះគោឲ្យកូនណាហៅទៅដោះគោឲ្យកូនអឹមអឹមកុំយំកុំយំកូនណាអូអូអូអូចាំប៉ាចាំប៉ាប៉ាហៅដោះគោឲ្យកូនណាកូនណាអូអូកុំយំកុំយំកុំយំប៉ាប៉ាទៅដោះគោកូនណាអូអូកុំយំកុំយំកុំយំ អូអូអូអូអូកុំយំកុំយំអូអូអូអូកុំយំកុំយំអឺយកកុំយកកុំយកកុំយកកូនអូអូអូអូអូឆ្លាតកូនអូឆ្លាតអូអូអូអូកុំយំកុំយកកុំយកអូអូអូអូអូកុំយំកុំយកកូនណាកុំយំអូកុំកូនអូអូអូអូកូនកូនកូនអូអូអូកុំយកកុំយក បងបងមើលលើខ្ញុំហើយអត់បងមើលលើខ្ញុំហើយអត់បងបងជួយលក់ទៅដល់កូនខ្ញុំមួយមកបងខ្ញុំសុំវល់ណាបង បងអើយបងបងបាក់ជួយទីមកណាបងណាអូអូអូអូកូនគូខ្ញុំគូខ្ញុំកូនណាអឺអឺអឺអឺអូអូអូកូនកូនណាគូខ្ញុំណាគូខ្ញុំណាកូនណាអឺអឺអឺគូខ្ញុំកូនឆ្លាតកូនឆ្លាតណាបងខ្ញុំសុំវល់អត់ខ្ញុំផងណាបងណា បងចាំបាត់គ្នាតិចមកបើគ្នាលូទៅដោះគោខ្ញុំតិចមកបងខ្ញុំមិនចោលទេណាបងបងបងលើខ្ញុំហៅអត់បងខ្ញុំខ្ញុំខ្ញុំមានចំអកណាឥឡូវខ្ញុំខ្ញុំខ្ញុំណាចាំប៉ាចាំប៉ានាំកូនទៅទិញអឹមអឹមកន្លែងផ្សេងណាកូនណាអូអូអាប៉ាសុំទោសណាកូនណាប៉ាសុំទោសប៉ាសុំទោសដល់ប៉ាពេកគិតថាទឹកដោះគោកូនអស់មកប៉ាទៅទិញទឹកដោះគោឲ្យកូនអឹមអឹមណាកូនណាអូអូអូខ្ញុំខ្ញុំខ្ញុំកូនណាអូអូ អូអូកុំជុំកូនណាអូអូអូអូនេះចំមកកុំជុំកូនណាប៉ាប៉ាទៅទៅរកដោះគោឲ្យកូនអឹមអឹមណាកូនណាអូកុំយំកុំយំអូអូអូកុំយំកុំយំកូនណាអូអូកុំយំកូនឆ្លាតណាដល់ផ្ទះកូនណាដល់ផ្ទះដល់ផ្ទះកូនណាអូអូអូ យំយំទៅណាកុនប៉ាណាកុនប៉ាណាអូអូកុំយំកុំយំកូនណាណាណាអូអូអូកូនណកូនណមុំមុំដាប់ទេសិនកូនណាអូអូអូកុំយំកុំយំកូនណាអើយអាប៉ាឈួតអើយឈួតមែនកូនបើទៅដោះគោទាំងមូមិនចិត្តតែភ្លេចទៅកើតហើយយកស្មាននឹងទៅរកទៅដោះគោមកពីណាទៅអូអូអូកុំយំកុំយំកូនណាអូអូ អញ្ចឹងមានតម្មឹមទឹកសិនណាកូនណាអូអូអត់មានទឹកដោះគោមឹមកូនណាអូអូកុំយំកុំយំកូនណាអូអូអូតាមចិត្តក្តៅចង់ទៅវាយបាយក្បាលហ្មងណាអូអូអូកុំយំកុំយំកុំយំអឺអឺអឺកុំយំកូនណាកុំយំអូអូកុំយំកូនណានេះចំអកមានហើយមានសង្ឃឹមហើយចេះយើចេះយោមានសង្ឃឹមហើយទឹកដោះគោกระดาษក៏ដោយ អូយកូនប៉ាពិតជាមានសំណាងមែនកូនណាអូកូនណាប៉ុណ្ណឹងរួចមកពេលទៀតហើយលោកតាលោកតាកូនចៅសូមសម្បកនេះចំក់កូនចៅអមតែដោះកូនមើលមេអញ្ចឹងកូនចៅសូមសម្បកណាលោកតាសូមលោកតាកុំបកកាយកុំបកាន់កូនចៅសូមកុំបកាន់សត្វលោកអីណាលោកតាលោកតាកូនចៅសូមសម្បកអូអូអូម៉ាម៉ាម៉ាម៉ាកូនណាអូអូកុំយំកុំយំកូនណាអូអូចាំប៉ាប៉ាអ៊ូដាក់ដល់កូនអីណាកូនណាអូអូកុំយំកូនណាអូអូ អឺកំយំកំយកណាណាណាណាណាបានអមកណានេះកណាបានដល់គូអមអមកំយំអឺអឺកំយំកំណាប៉ុណ្ណេណែណែណែណែអមអមកណាអមអមអូអូអមអមកណាអឺអឺអឺនេះចាំមកអរគុណលោកតាកូនថាមើលលោកតាលោកតាកូនចៅអរគុណណាណាកូនចៅបានអមទៅដល់គូហើយហើយកូនចៅសុំពរសុំកុំឲ្យកូនចៅយំច្រើន ថាមើលកូនថាមើលថាតាមប៉ាមើលកូនថាមើលថាលោកតាលោកតាលោកតាកូនចៅអរគុណហើយកូនចៅបានអឹមអឹមហើយណា ហើយកូនចៅសូមពរសូមកុំឲ្យកូនចៅពិបាកធ្វើឲ្យប៉ាប៉ាពិបាកយំច្រើនពេកហើយពេលនេះកូនចៅសូមធ្វើ ជាសិស្សលោកតាណាលោកតាលោកតាលើអត់លោកតាអឺកូនប៉ាបោចំមកឲ្យស្រួចណោះអូបោចំមកឲ្យស្រួចកូនណោះបោចំមកឲ្យស្រួច ឲ្យធំឡើងកូនប៉ាមានចំោះស្រួចឲ្យឆ្លាតប៉ាកែដូចម៉ាក់អញ្ចឹងបានអឹមអញ្ចឹងជាពីស្ងាត់ឲ្យជ្រាបគ្មានលឺមាត់អីមិនតិច ធ្វើទេហា បានជាមករកប្រុសដល់ផ្ទះហ្នឹងស្រាប់ហើយនេះបងម៉ែឲ្យដឹងប្រកាសជាប្រេះទ្រូងស្រាប់ជាមិនខានទេលោកអើយពេលនេះយើងពិបាកមែនតែមកប្រកាសថាថ្ងៃក្រោយពួកយើងពិបាកអញ្ចឹងទៀតទេមករីឆ្លាតរបស់ប៉ាប៉ានៅមើលថែកូនស្រីរបស់ប៉ាប៉ានៅមិនរយដល់ណាមកមើលថែ ស្រីរបស់ប៉ាជំនួសណាបានប៉ាតែម្នាក់នឹងផ្ដល់សេចក្ដីសុខដល់ឲ្យកូនស្រីរបស់ប៉ាតែម្នាក់បានហើយបងកុំបញ្ឈប់ខ្ញុំឯណាបងកូនកូនខ្ញុំត្រូវការទៅដោះគោខ្ញុំខ្វះខាតលុយណាបង បងកុំបញ្ឈប់ខ្ញុំឯណាបងណាប៉ាសុំទោសដែលកូនកើតមកជាកូនរបស់ប៉ាដែលជាអ្នកក្រីក្រគឺស្រឡាញ់ម៉ាក់ជាងគេ ពួកឯងម៉ាក់ជួយចិត្តយឺចិត្តកូនរហូតមិនដូចប៉ាទេប៉ាអត់ជួយយឺចិត្តកូនប្រមាណទេប៉ាក៏ស្រឡាញ់កូនដូចគ្នាដែរព្រោះដោយសារគាត់រវល់ឲ្យបាននៅចិត្តកូនទេបងស្រីម្នាក់នោះនិយាយត្រូវហើយ នៅជាមួយនឹងប៉ាមិនសូវស្និទ្ធស្នាលដូចជានៅជាមួយនឹងម៉ាក់ទេប៉ាកំពុងតែបារម្ភថាកូនស្រីប៉ាធំឡើងតើកូនអាចនឹងមានអារម្មណ៍បែបនេះអត់ ចាប់មានតែពាក្យថាទៅមុខបរោះទីមួយផ្នែកខ្ញុំមើលឃើញសង្ហា